យើងមិនមែនរស់ជាមួយអតីតកាលក៏មិនមែនរស់ជាមួយអនាគតយើងរស់ជាមួយបច្ចុប្បន្នដូច្នេះត្រូវមើលបច្ចុប្បន្ននេះឯងណាឧទាហរណ៍និយាយ សម្ដែង ពីមនុស្សអាក្រក់ចាស់បើឲ្យប្រសងសម្ដែងភាកច្រើនលោកសម្ដែងតែរឿងអតីតកាលទេវតតធ្វើបាបចេញចេះធ្លាក់នរកនាងចេញចាថាអានឹងវាជារឿងអតីតកាលវាអញ្ចឹងក៏ចឹងចោះហើយក៏វាធ្លាក់នរករួចហើយទេវតតមិនអាចមកសម្លាប់យើងបានទេ ទេវតតមិនអាចមកបំផ្លាញប្រទេសជាតិយើងបានទេ តែមនុស្សអាក្រក់សម័យនេះទើបអាចបំផ្លាញបានយល់ទេហ្នឹងហើយយល់អញ្ចឹងបានអាត្មាស្ដាប់ចាស់ចាស់និយាយតគ្នាពីតាក្រមងុយក្រមងុយអាត្មានិយាយញឹកតែនិយាយមកទៀតកាលហ្នឹងគាត់ល្បី តាំងពីអាយុ19គាត់ស្ដេចថៃអញ្ជើញគាត់ទៅច្រៀងទៀតគាត់មកឆ្លងកាត់តាម ខេត្តពោធិ៍សាត់ហ្នឹងជីសេះហើយមានតាម្នាក់គាត់បកកែលេងសម្ដីច្រៀងចប៉ីហ្នឹងអឺខ្ញុំដោះឡប់លឺតាក្រមងុយពីរមងុយហ្នឹងហ្នឹងអ្នកអឺដល់ពេលចឹងទៅសុំស្នើទៅចវាយខេតចវាយខេតក៏គាត់ទទួលរាក់ទាក់ដោយសារអឺបានអ្នកប្រាជ្ញខ្មែរយើងមកឆ្លង កាត់តាមនឹងចឹងរៀបវេទិកាសាធារណៈច្រៀងឲ្យប្រជាជនទូទាំងខេត្តស្ដាប់ លេងគ្នាលបែងសំដីដាក់គ្នាទៅវិញទៅមកតាក្រំងុយឲ្យសួរមុនតានោះគាត់សួរថាតើពីឋានមនុស្សទៅឋានតាវតឹងមានប្រវែងប្រមាណយោជប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងក៏សួរអញ្ចឹងញាតិញោមដឹងដែរដឹងដែរមិនដឹងទេហ្នឹងតាក្រំងុយគាត់ជាឆ្លើយគាត់ថាប៉ុណ្ណេះយោជប៉ុណ្ណេះគីឡូប៉ុណ្ណេះម៉ែត្រប៉ុណ្ណេះទឹកប៉ុណ្ណេះផឹងហើយតានឹងសួរវិញថាចុះមិនបានដឹង ទេបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលទៅបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលទៅអញ្ចឹងគាត់សួរវិញគាត់សួរថាពីពោធិ៍សាត់ទៅភ្នំពេញតើគេវាស់ពីចំណុចណាដល់ចំណុចណាហើយបើទៅ ផ្លូវជិះសេះត្រូវប្រើរយៈពេលប្រមាណទៅដើរប្រើរយៈពេលប្រមាណទៅផ្លូវទឹកទៅតាមផ្លូវណាអត់ដឹងពីព្រោះអាផ្លូវមនុស្សនេះគេវាស់បានតាដល់អត់ដឹងគាត់ឌីលហ្មងគាត់នឹងហើយ គំនិតខ្មែរដែលយ៉ាប់មហានគរคลายមកជាចលនគររកន្លែងនៅសឹងមិនបានហ្នឹងដោយសារគំនិតខ្មែរយ៉ាប់ចឹងចង់ដឹងតែអាឋានប្រអិនអាឋានខ្លួនឯងអត់ព្រមដឹងសោះស្ដាប់ធោចង់ដឹងអានិសង្ឃកើតជាតិក្រោយរឿងអីបានជាអីយោឬថាបានស្ដាច់ចាក់អូអហើយជិបើម្នាក់ស្ដាច់ចាក់បើម្នាក់ស្ដាច់ចាក់មិនដដើមគ្នាងាប់ទេញាតិញោមញាតិញោម តែនៅវាគង់តែបានណាបើវាយូរយូរយូរញញោមទៅយូរគឺឥឡូវហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងថា if you want to know your future look at present ព្រះអង្គមិននិយាយអង់គ្លេសពេលគេប្រែទៅនោះបើអ្នកចង់ដឹងអនាគតរបស់អ្នកអ្នកត្រូវតែមើលបច្ចុប្បន្នបច្ចុប្បន្នស្អាតអនាគតស្អាតរុងរឿងមែនទេហ្នឹងហើយថ្មស្ដាប់ដឹកគុណប៉ាងខាត់លោកទេសនាលោកនិយាយឲ្យខ្មែរដឹងសឹងទៅថារាល់ពេលស្ដាប់លោកហ្នឹងដឹងតែដីខ្លួនឯងដល់ណាទឹកដីវារមិចបង្កើតចិត្តយើងឲ្យចេះថែរក្សាតែម្ដង ណាហើយដល់តាំងពីបែកមកហើយគេបង្រៀនមនុស្សឲ្យ ទេសនាសូម្បីតែលោកទេសនាគេមកនិយាយទឹកដីឯងឃើញទេនិយាយខុសរឿងរហូតហើយដល់ព្រះសម្មាសម្ពុទ្ធថាប្រយោជន៍មាន3មុននឹងអ្នកឈានទៅដល់ប្រយោជន៍ទី2ឬក៏ប្រយោជន៍ទី3អ្នកត្រូវ បំពេញប្រយោជន៍ទី1សិនទី1ឧទ្ធានសម្បទាឃើញទេអ្នកត្រូវតែ ប្រឹងប្រែងបំពេញកិច្ចការងារឲ្យអស់ពីសមត្ថភាព ទី2អ្នកត្រូវថែរក្សាអញ្ចឹងស្អីខ្លះដែលជាសម្បត្តិរបស់អ្នកសម្បត្តិរបស់អ្នកដតីសម្បត្តិជាតិសម្បត្តិអីទាំងអស់ហ្នឹងអ្នកត្រូវតែជួយថែរក្សាពីព្រោះអ្នករស់នៅលើទឹកដីហ្នឹងឃើញទេពុទ្ធបរិញ្ញាអញ្ចឹងអទី3សម្យជីវិតា ដើម្បីឲ្យគ្រួសារអ្នកក្តីសង្គមជាតិរបស់អ្នកក្តីនឹងរស់ដោយរីកចម្រើនអ្នកត្រូវតែចេះសន្សំសញ្ចៃរឿងផ្ទាល់ខ្លួន តែអ្នកអាចបរិច្ចាគឲ្យអ្នកដទៅឃើញទេបរៀនចឹងនិងកល្យាណមិត្តតាសែបគប់មនុស្សល្អសែបគប់មិត្តល្អដើម្បីតម្រែតម្រង់ជីវិតរបស់អ្នកកុំឲ្យដើរខុសនឹងជាប្រយោជន៍បច្ចុប្បន្នជាប្រយោជន៍រស់បច្ចុប្បន្នដល់ទៅប្រយោជន៍បច្ចុប្បន្ននឹងវានឹងហើយទៅអ្នកឈានទៅរស់ទានសិលចាគៈសទ្ធានឹងបានសពសួន តែបើប្រយោជន៍បច្ចុប្បន្ននឹងអត់នឹងទេទៅធ្វើវត្តក៏លួចលុយវត្តដែរយល់អត់យល់មិនបានទៅធ្វើវត្តនោះវាចេះតែប៉ះពាល់លុយវត្ត ថាមកពីអប្រយោជន៍បច្ចុប្បន្ននឹងធ្វើវាអត់បានយល់អត់នឹងអាប្រយោជន៍បច្ចុប្បន្នអត់បានហើយឡើងទៅធ្វើមន្ត្រីរាជការក៏លួចប្រាក់មន្ត្រីរាជការទៀតអញ្ចឹងហើយបានចំណៅអស្រុកអាគាំងនេះគេមិនកាន់ពុទ្ធសាសនាប៉ុន្តែគេធ្វើតាមម៉ូដពុទ្ធតែហ្មងណែឯងមុននឹងធ្វើប្រធាននាធិបតីត្រូវមើលទ្រព្យសម្បត្តិណែឯងសិន យល់ទេអ្នកឯងបំពេញប្រយោជន៍បច្ចុប្បន្នបាននៅហើយយើងនៅ ស្រុកខ្មែរយើងប្រាថ្នាធ្វើធំមិនមែនប្រាថ្នាទៅជួយ ប្រាថ្នាទៅបូមមកពីអីមកពីអប្រយោជន៍បច្ចុប្បន្នធ្វើខ្លួនឯងវាអត់តន់ដល់វានៅខ្វះហើយការនៅទៀតប្រពន្ធតែមួយដល់ឡើងធំពូនច្រើនរឿងអីមិនត្រូវបូមយល់អត់យល់យល់តាមពិតគួរអាណិតគាត់ណាបើគាត់មានស្រីច្រើនអញ្ចឹងបើបំបូមបានអីឲ្យស្រីគាត់ អាត្មាស្គាល់មន្ត្រីខាងអដេញព្រឹទ្ធសភាម្នាក់គាត់លាលែងតំណែងហើយប្រាក់ខែជាង1000មែនទែនទៅគ្រាន់តែសាំងទៅធ្វើការអត់គ្រប់ដល់គាត់អត់ពុករលួយគេ គេចាត់ថាជាមនុស្សអត់កើតស្រុកខ្មែរយើងចង់ធ្វើមន្ត្រីស្មោះត្រង់ព្រោះតើអត់អីស៊ីនឹងឯង នឹងចឹងអាត្មានិយាយប៉ុណ្ណឹងចោះតិចថាអាត្មាទេអត់ធัวទៀតពួកញាតិញោមខ្លះ ដែលគាត់ធ្លាប់តែស្ដាប់ធัวយូរហើយណាដល់អាត្មានិយាយឲ្យគាត់គិតឃើញចឹងគាត់ថា ស្ដាប់អាត្មា1ម៉ោងរហូតធัว1ម៉ាត់អត់ឃើញញាតិញោមដូចមិនដេចដែលហៅថាធัวឧទាហរណ៍ដូចមេត្តាធัวចុះយើងអត់បានយកធัวនឹងទៅដាក់ក្នុងសង្គមរបស់យើងទេទៅបសង្គមយើងមានមនុស្សខូខើច្រើន យើងស្ដាប់មេត្តាធម៌ទល់តែពេលយើងស្ដាប់ធម៌ឬក៏ពេលយើងចម្រើនមេត្តានុសតិថាអត់ទេពុទ្ធបង្រៀនថាតើពេលណា ដែលអ្នកគួរចម្រើនមេត្តាព្រះអង្គឆ្លើយដោយខ្លីថាវាលែងតែអ្នកឯងដេកលក់ឲ្យតែអ្នកដឹងខ្លួន ពេលនិយាយពេលធ្វើការត្រូវតែចម្រើនមេត្តាឧទាហរណ៍ពេលយើងបើកឡានទៅមានឡានសារ៉ែនអ្នកជំងឺ ambulance បើកពីក្រោយទៅ យើងមានចិត្តអាណិតមួយថា មិនដឹងជាកូននរណាម្ដាយនរណាគ្រោះថ្នាក់អីគ្នាត្រូវបន្តទៅមន្ទីរពេទ្យបើអញនៅពីមុខអញ្ចឹងរៀងស្ទះគ្នាអញ្ចឹងអែបដើម្បីឲ្យគ្នាទៅនេះឯងគឺជាចិត្តករុណាដែលត្រូវចម្រើនភ្លាមភ្លាមធម៌មិនមែននៅក្នុងកម្ពីទេធម៌នៅក្នុងជីវិត ប្រចាំថ្ងៃណាពេលក្រណអញ្ចេះបើក្រណសម័យព្រះព្រះអង្គសម្ដែងឧទាហរណ៍ប្រៀបធៀបនឹងយាន តម្រៃយានសេះអញ្ចឹងទៅ តែបើសម័យនេះយើងប្រៀបធៀបជាមួយឡានជាមួយអាតេះភ្លើងទៅវាមានអីខុសគ្នាយល់ទេយល់ចប់ហើយអឺមានសំណួរខ្ញុំកណាឆ្ងល់តែហេតុអ្វីបានជាខ្ញុំកណានឹងប្តីមិនស៊ីចង្វាក់គ្នាសោះអេ ខ្ញុំកណាគោរពពុទ្ធសាសនាឯប្តីសាសនាផ្សេងចាប់តាំងពីប្តីទៅវិហារផ្សេងគេបដូរគ្រប់យ៉ាងប៉ុន្តែមិនឆ្លោះគ្នាទេគ្រាន់តែជួបគ្នាម្ដងម្ដងដូចជាមិនស្រឡះចិត្តសោះតើខ្ញុំត្រូវធ្វើយ៉ាងម៉េចញាតិញោមអាញាតិញោមបើជាអ្នកយល់នៅធម៌របស់ព្រះសម្មាសម្ពុទ្ធពិតណាអត់ទៅទេ អត់ទៅមួយប្តីចង់កាន់អីកាន់នៅញាតិញោមពីព្រោះអ្នកដែលយល់ធម៌មានន័យថាយល់ធម្មជាតិអ្នកដែលយល់ធម្មជាតិមានន័យថាយល់ការពិតការពិតយ៉ាវាយ៉ាងណាគឺព្រមទទួលយ៉ាងនឹងអត់ទៅតែព្យាយាមធ្វើ តែសេចក្តីល្អក៏មិនព្យាយាមទាញប្តីឲ្យមកតាមខ្លួនឯងដែរយល់ទេហ្នឹងហើយមកលើកឧទាហរណ៍ដូចជាប្រពន្ធកកដាក់មិត្ត ប្រពន្ធក៏កដមិត្តណាគាត់រក្សាសិលហើយគាត់ជាអរិយបុគ្គលទៀតប្តីគាត់ជាព្រានបាញ់សัตว์ហើយកាន់សាសនាផ្សេងទៀតតែគាត់មិនដែលទៅជាមួយប្តីទេគាត់នៅតែដាំបាយឲ្យប្តីត្រូវទៅបាញ់សัตว์គាត់ដាំបាយវិចឲ្យ ជាទួនាទីភរិយា ហើយជាអរិយបុគ្គលយើងគិតមើលហើយយើង អ្នកដែលចូលមុនដំបងអត់យល់នឹងសន្និកាន់សិលឈប់ដាំបាយឲ្យប្តីបាទណា អាហ្នឹងគ្រោះថ្នាក់យល់ទេដល់ប្តីទៅជួបគ្នាក្នុងតុកាហ្វេយ៉ាប់ប្រពន្ធអញកាន់តន់តន់កាន់សិលល្មមហ៎ដល់កាន់សិលប៉ះលេខបានហ្មងហ៎យល់ទេនោះវាគ្រោះថ្នាក់ដល់លោកនេះណាហ្នឹងហើយអញ្ចឹងមានន័យថាការណាយល់មានន័យថាធម្មតា ដូចយើងឃើញផ្ដើមឈើមួយដែលទៅតែដាំអញ្ចឹងយើងមិនទៅបង្ខំទេថាម៉េចបានមិនងាយចេញផ្លែថាវាត្រូវការពេលវេលាយើងគ្រាន់តែស្រោចទឹកយើងគ្រាន់តែដាក់ជីធម្មតា រងចាំពេលវេលាធម្មតា នៅ ពេលណាមួយដែលសេចក្តីល្អវាគ្រប់គ្រាន់ចូលទៅ វានឹងបញ្ចេញផ្លែឲ្យយ៉ាងពិតប្រាកដតែកុំបង្ខំវាណាខំវាអត់ចេញទេតែបឆប់បង្ខំវាដល់ប្រើជាតិគីមីទេឡាហើយតែដាក់ជាតិគីមីខូចសុខភាពតែហ្មង យល់យល់ហ្នឹងហើយកុំបខំហ្នឹងហើយស្អីស្អីគឺថាត្រូវទៅតាមដំណើរដូចញាតញោមអត់តន់រត់បត់ជើងអញ្ចឹងអត់តន់រន់បត់ជើងណាចូលទៅអង្គុយកន្លះម៉ោងក៏វាមិនចេញដែរមែនទេវាមិនចេញទេប៉ុន្តែវាចង់មកហើយបាក់ទប់ហ្មងហ្នឹងហើយអញ្ចឹងហ្នឹងហើយអត់ប្រាំងទេ មានសំណួរមួយទៀតខ្ញុំកណាមែនយធោសូមថ្លែងបង្គំលោកចាស់គ្រូមួយខ្ញុំកណាមានការងឿងឆ្ងល់អំពីពាក្យថាសង្កភេតតើពាក្យបំបែកសង្ឃតើបំបែកពីទីណាអញ្ចឹងហ៎វិធីណាពិធីណា ហើយត្រូវ អាបត្តិសង្ឃេតិសេសនាំនៅពេលណា តើរួចចាកអាបត្តិនោះនៅពេលណា Thank you. ថាបំបែកនឹងគឺវាទាល់តែមានចេតនាអាក្រក់ណាញាតិញោមយើងត្រូវដឹងទៀតជួនកាលរូបភាពខ្លះឃើញជាការបែកមែនប៉ុន្តែមិនមែនជាការបំបែកសង់ទេឧទាហរណ៍នៅក្នុង សង្គមសង់100អង្គហ្នឹងអសិតតែប្រសង់អត់ខ្លាចបាបអីទាំងអស់ហៅថាសង់អលាជីអញ្ចឹងណាត្រូវអាបត្តិច្រើនយើងឲ្យយោបល់ក៏មិនបានលោកក៏នាំគ្នាចាក់ចេញពីនឹងទៅ ដោយចង់នៅជាមួយគ្នាលោកដែលជាអ្នកបដិបត្តិល្អនេះមិនហៅថាបំបែកសង្ឃទេយល់ទេបើជាវិធីហ្នឹងណាដូចជា សម័យព្រះសម្មាសម្ពុទ្ធកសបៈអញ្ចឹងគ្នាលោកប្រមាណជា5អង្គហ្នឹង នៅពេលដែលឃើញប្រសង់នៅក្នុងស្រុកឈប់ប្រព្រឹត្តល្អលោកនៅជាមួយទៀតអត់កើតលោកក៏នាំគ្នាចេញឲ្យទៅឡើងលើកំពូលភ្នំបដិបត្តិធម៌ទៅ វិធីនេះមិនមែនបំបែកសង្ឃទេបំបែកសង្ឃ មានន័យថា មិនចង់ឲ្យសង្ឃទាំងពីរក្រុមនឹងជួបជុំគ្នា មានបំណងឲ្យបែកបាក់ដោយអកុសលចិត្តយល់ទេហើយចាត់ជាការបំបែកសង្ឃបាន គឺត្រូវតែសង្ឃនឹងមាន2ក្រុមនេះសំណួរទី2នេះខុសកាលគ្នាកខគនឹងមកសរុបឆ្លើយសរុបហ្មងទៅ គឺថាព្រះសង្ឃនឹងបើនៅរួមគ្នាទាំងអស់9អង្គនេះយើងនិយាយយ៉ាងតិចបំផុត យ៉ាងតិចបំផុត9អង្គហើយខ្លួនឯងអ្នកបំបែកនឹងមួយអង្គហើយបំបែកទៅមួយក្រុម4មួយក្រុមទៀត4បើ8នឹងបំបែកទៅបានតែ2វានៅប៉ុណ្ណេះទៀតនឹងគេមិនហៅថាបំបែកសង់ទេបំបែកសង់មានន័យថា បំបែកឲ្យធ្វើសង្កកម្មផ្សេងអំពីគ្នាអញ្ចឹង សង្ឃដែលអាចធ្វើសង្កកម្មបាន គឺ4អង្គឡើងទៅយល់ទេហ្នឹងហើយ ប៉ុន្តែសួរថាបំបែកបានតែ2បានតែ3ដែលមិនគ្រប់សង្ឃហ្នឹងវាបាបអត់ថាវាអាចធ្លាក់នរកបានដូចអគ្នាហ្នឹងតែមិនឈ្មោះថាសង្ឃភេទតែប៉ុណ្ណោះយល់ទេយល់យល់យល់ទេយល់បើយើងប្រៀបធៀបនឹងប្រទេសវិញបំបែកហ្នឹងគឺបំបែកស្មើនឹងបំបែកប្រទេសជាពីរ យល់ទេคล้ายទៅជាប្រទេសពីរតែម្ដង បើបំបែកគ្រាន់តែបកភាកតិចដែលមិនអាចធ្វើជាសភាខ្លួនឯងកើតជាមួយនឹងបកភាកច្រើនដែលគេអាចធ្វើសភាបាន លក្ខណៈបែបហ្នឹងគេមិនហៅថាបំបែករដ្ឋទេមិនហៅថាបំបែកប្រទេសទេពីព្រោះទៅធ្វើអីក៏អត់កើតដែរអាតិចហ្នឹងយល់ទេហ្នឹងហើយអញ្ចឹងដែលអាចបំបែកបានវាទល់តែសឹងពាក់កដាលម្នាក់បែកទៅបែកប្រទេសទាំងពីរឈប់ធ្វើការជាមួយគ្នារហូតហ្មងបែកជាប្រទេសផ្សេងរដ្ឋផ្សេងច្បាប់ផ្សេងហ្មង របៀបបំបែកសង់ដូចគ្នាគឺយ៉ាងហោចមួយខាង4អង្គច្រើនមិនកំណត់ហើយខ្លួនឯងម្នាក់ជាអ្នកបំបែកនៅពេលដែលចាប់ដើមបបួលហើយលោកអត់តន់បែកគ្នាអត់តន់ត្រូវអាបត្តិសង្ឃេតិសេសទេវាចាប់ដើមពីអាបត្តិទូគាត់មកនៅពេលដែលសង្ស័យទៅត្រូវបែកអាបត្តិថលច័យមកដល់តែប្រសង នឹងព្រមបែកគ្នាថាភិនណូភិក្ខុសង្ឃោភិក្ខុសង្ឃបែកគ្នាហើយឈប់ធ្វើកម្មជាមួយគ្នាហើយ ធ្វើកម្មនៅក្នុងទីដតីហើយពេលនោះឯងត្រូវអាបត្តិសង្ឃាទីសេះហើយត្រូវរួចដោយវិធីណា ត្រូវរួចទី1ត្រូវដឹងខ្លួន ថាត្រូវអាបត្តិសំខាន់ណាស់ត្រូវដឹងខ្លួន ដឹងខ្លួនហើយត្រូវចូលទៅរសង្ឃដើម្បីសុំបរវាសកម្មរួចទៅបានអភិនកម្មសុំមេណិតរួចប៉ុន្តែរួចតែអាបត្តិទេណាធ្លាក់នរកនៅធ្លាក់ដែរយល់ចប់ហើយ 3ធ្វើខុសប៉ុន្តែដឹងថាខ្លួនធ្វើខុសបុគ្គលធ្វើខុសហើយមួយមិនដឹងមួយដឹង បុគ្គលធ្វើខុសប៉ុន្តែមិនដឹងថាខ្លួនធ្វើខុសបុគ្គលធ្វើខុសហើយដឹងថាខ្លួនធ្វើខុសតែនៅតែប្រព្រឹត្តតែមួយណែមានទោសធ្ងន់ជាងនេះវាពិបាកដែរខ្វះអញ្ជិញថ្លឹងហ្នឹងគឺត្រូវមើលទៅលើអំពើនឹងទៀតបើយើងមើលអំពើ ផ្សេងគ្នាទោសក៏ផ្សេងគ្នាតែបើយើងប្រៀបជាមួយនឹងអំពើដូចគ្នា ត្រូវមើលដល់កម្លាំងនៃសេចក្តីព្យាយាមនោះបើជាការឆ្លើយដោយសកលដូចជាព្រះមនៈកសេនថេឆ្លើយជាមួយនឹងស្ដេចក្រុងមិលិន សួរសំណួរនឹងលោកទាឲ្យស្ដាប់ម្ចាស់ថាបុគ្គលចាប់ដៃក្តៅទាំងដឹង ថាក្តៅម្នាក់ទៀតដោយអត់ដឹងណាគ្រោះថ្នាក់ជាង ដូចឆ្លើយអញ្ចឹងណាអឺហើយឧទាហរណ៍ថាយើងត្រូវតែដើរតាមផ្លូវហ្នឹងពីថ្ងៃយើងដើរដឹងតែកន្លែងហ្នឹងកុហកហើយយើងត្រូវជិះកង់កាត់ហ្នឹងដល់យប់មើលអត់ឃើញដូចគ្នា មួយធ្លាប់ដឹងពីថ្ងៃមួយនេះអត់ដឹងណែអាចគ្រោះថ្នាក់ជាងហ្នឹងនេះគឺថ្លឹងចិត្តចំពោះបុគ្គលដែល ដឹងប៉ុន្តែវាគ្មានផ្លូវជ្រើសរើសទេណាទីហោថាឥឡូវសម្រាប់សัตว์មួយ ថាអត់បាបអីទាំងអស់អត់ដឹងទេអត់ដឹង មួយទៀតដឹងដែរក៏ប៉ុន្តែស្ថានភាពជំរុញយល់ទេស្ថានភាពវាជំរុញតែខ្លួនឯងមិនអីទេប៉ុន្តែកូនឃ្លានអីចឹងទៅ របៀបនេះ អ្នកដឹង មានទោសតិចជាងប៉ុន្តែបើអ្នកដឹងដកដែលនឹងថែមសេចក្តីប្រមាថមកជន់ទៀតដោយថាសំដែងទៅវាមានទោសចេះចុះអូយបាបចោចអីអានឹងមកជន់ទៀតយល់ទេយល់យល់យល់ថាម៉េចយល់អញ្ចឹងអើយល់អញ្ចឹងត្រូវហើយ ត្រូវយើងអញ្ចឹងត្រូវណានឹងអញ្ចឹងប៉ុណ្ណឹងចុះរៀបដល់ម៉ោងរៀបចង្ហាន់ណាហ្នឹងអត់ណានៅយើងដល់ម៉ោងគីឡូកុនរៀបចង្ហាន់អីប៉ុណ្ណឹងចុះញាតិញោមមានពេលវេលាស្ដាប់តាម YouTube អីច្រើនទៀតណាមានស្ដាប់ទេមានស្ដាប់ YouTube ហ្នឹងហើយគឺយើង នៅឆ្ងាយដូចនៅចិត្តទេសម័យនេះគង់តែបានយល់បាទចឹងប៉ុណ្ណឹងចោះលើលួសខ្វះខាតយ៉ាងណាសូមអធិស្ឋានបើសូមអនុមោទនាសាធុសាធុសាសាធុសាបាទដោយសារយើង កំពុងកសាងសាលាឆាន់ណា សាលាបនប្រាក់ទាំងអស់នឹងសូមទុកដាក់ចូលកសាងជាមួយញាតិញោមដែរបានបានចំណែកជាមួយញាតិញោមក៏សូមអនុមោទនា បានជាចេះតែចង់ឲ្យញាតិញោមសាកសួរនឹងមកអំពីអាត្មាវាខុសពីពុទ្ធបន្តិចព្រះអង្គប្រមើលមើលអបនិស័យដឹង ចិត្តសត្វលោកហើយបានព្រះអង្គសម្ដែងធម៌ដែលអាត្មានេះដាក់ព្រាវតែមក មិនដឹងតែញាតិញោមកំពុងគិតអីនេះណាមែនទេមិនដឹងថាចូលចិត្តកកោឬក៏ចូលចិត្តមជូអត់ដឹងទេអឺធម៌ដែលស្ដាប់នឹងមិនដឹងថាចូលចិត្តរៈឬជ្រៅចូលចិត្តអឺចង់ចេះចង់ដឹងធម៌ពិត ក្នុងជីវិតបច្ចុប្បន្នឬក៏ចង់ទៅកើតឋានសួគ៌អីចឹងណាអត់ដឹងទេសំដែង ទៅតាមអធិស្ស្រ័យ ប៉ុន្តែបើបានញាតិញោមសាកសួរមកគឺដឹងថាតើញាតិញោមចង់ដឹងអីហ្នឹងវាត្រូវតម្រូវការរបស់ញាតិញោមហើយក៏បានសិក្សា អំពីញាតិញោមវិញដែរនៅពេលដែលញាតិញោមសាកសួរទៅសំណួរខ្លះអាត្មាក៏មិនដែលឮក៏មិនដែលបានគិតដែរហ្នឹងហើយកុំខ្លាចទាល់កុំថាមនុស្សសួរប្រអិនសួរក៏មិនខ្លាចដែរណាសំណួរដែលងាយឆ្លើយជាងគេដឹងសំណួរអីដែរ គឺសំណួរដែលអាត្មាអត់ចេះឆ្លើយតែពីរម៉ាត់អត់ចេះរួចខ្លួនមែនទេស្រួលឆ្លើយទេអាហ្នឹងស្រួលទេស្រួលជាងគេមិនខ្វល់ប្របាក់គិតថាអត់ចេះញាតញោមមករកអីរឿងអីទៀតកើតថាអត់ចេះដែរជាប់ធ្វើមិនអត់ចេះហ្នឹងឯងណែហើយញាតញោម អឺសូត្រអបាញ់មិញឬពាក្យថាឲ្យសំដែងហ្នឹងណាឲ្យកើតបញ្ញាប្រាកដនីទីនេះហង មានពាក្យអញ្ចឹងឯងចុងក្រោយមិញណាហើយញាតិញោមស្ដាប់ពធហ្នឹងចង់បានអានិសង្ឃទេចង់ឯងចង់បានអានិសង្ឃឯងចង់បានឲ្យជាតិក្រោយមានបញ្ញានេះជាតិក្រោយក្រោយទៅ ចង់ណាបើជាតិហ្នឹងល្ងងមិនល្ងងទៅហ្នឹងហើយអឺតាមពិតអ្វីអ្វីមានញាតញោមមានអស់ហើយមិនពិបាកទេទឹកចិត្តស្រឡាញ់ពុទ្ធសាសនាហ្នឹងគឺមានអស់អ្នកមកហ្នឹង មិនថ្មាពិបាក promotion អីថាពុទ្ធសាសនាល្អអញ្ចេះល្អអញ្ចោះអីទៀតទេមិនពិបាកទេវាគ្រាន់តែថាបានជួបគ្នាទៅ ក្នុងនាម ជា ខ្មែរដូចគ្នាចឹងផងក្នុងនាម ជាពុទ្ធបរិស័ទទាំងអស់គ្នាផងគឺយើង មានធម្មកថាជា ធម្មបដិសន្ធារៈ ដើម្បីជាការចម្រើន ទាំងផ្នែកប្រាជ្ញាស្មារតីហើយនិងសាមគ្គីភាព នៅក្នុង សង្គមយើងផងបាទណាអញ្ចឹងរឿងដែលត្រូវបាន ប្រយោជន៍ថ្មសួរញាតិញោមបន្តិចសិនមុនឲ្យញាតិញោមសួរឧទាហរណ៍ថា ញាតិញោមឲ្យលុយគេខ្ចីគេប្រាប់ថាស្អែកសងហ่ะប៉ុន្តែស្អែកគេប្រាប់ថារួមតនបានចាំអាទិត្យក្រោយសบายចិត្តទេដល់អាទិត្យក្រោយមកដល់ទាទៅទាំងរួមតនបានចាំខែក្រោយសบายចិត្តទេហើយដល់តែខែក្រោយមកដល់ គឺនឹងរួមតាន់បានចាំឆ្នាំក្រោយសบายចិត្តទេដល់ឆ្នាំក្រោយមកដល់តាន់បានចាំ7ឆ្នាំទៀតសบายចិត្តទេបើទោះជាដឹងថាគេនឹងសងហើយគេថាគេនឹងឲ្យថ្លៃការបន្ថែមទៀតណែចាំ10ឆ្នាំទៀតទេហ្នឹងគេខ្ចី1000ដុល្លារ10ឆ្នាំទៀតគេឲ្យ បាន1100សบายចិត្តទេសบายចិត្តទេ ស្បាយចិត្តទេហ្នឹងហើយនឹងទោះបីជាដឹងថាត្រូវតែបានតើខុសពេលវេលា ចាំយូរបន្តិចក៏យើងមិនសប្បាយចិត្តដែរមែនទេមែនទេមែនទេហ្នឹងហើយសួរមួយទៀតញាតិញោមឈឺឥឡូវហ្នឹងទៅជួបគ្រូពេទ្យគ្រូពេទ្យ ថាថ្ងៃហ្នឹងមិនមើលទេអាទិត្យក្រោយបានមើលសบายចិត្តទេញាតិញោមត្រូវទៅបើកឆ្នាំ ពេលថាថ្ងៃហ្នឹងអត់បើកឲ្យអាទិត្យក្រោយបានបើកសบายចិត្តទេបងលុយថ្ងៃនេះពេលថាលុយយកប៉ុន្តែឆ្នាំអត់តន់ឲ្យទេអាទិត្យក្រោយ បានឲ្យឆ្នាំសบายចិត្តទេឬក៏ខែក្រោយបានឲ្យឆ្នាំសบายចិត្តទេមិនឆ្លើយតែប្រហែលអ្នកចឹង ស្ដាប់ដូចអត់យល់អានេះប្រសិនបើអានេះមិនអញ្ចឹងទេប៉ុន្តែ example អញ្ចឹង for example it is not real right មិនពិតទេប៉ុន្តែគិតជាឧទាហរណ៍បន្តិចទៀតដល់រឿងអាត្មាត្រូវនិយាយហើយស្រឡាញ់ នារីម្នាក់សុំគេរៀបការគេថាងចាំជាតិក្រោយចុះសบายចិត្តទេសบายចិត្តទេអត់ទេហ្នឹងហើយសូមបីអពយាពេល ចង់រៀបការឆ្នាំហ្នឹងអូនគេថាចាំ5ឆ្នាំទៀតក៏អត់សบายចិត្តដែរមែនទេ ហ្នឹងហើយដូចសិនសិសមុទ្រគាត់ច្រៀងហើយឲ្យឈប់រៀនគេថាចាំអូនជាប់ដុកទ័រសិនហ្នឹងប្រហែលឆ្នាំទៀតអញ្ចឹងអារឿងអ្វីដែលត្រូវបាន ភ្លាមភ្លាមហ្នឹងយើង ចេះតែទៀមទាចង់ឲ្យបានភ្លាមភ្លាមប៉ុន្តែញាតញោមវិញអាដើរមើលញាតញោមដែល ជាអ្នកកាន់ពុទ្ធសាសនាទាំងអស់គ្នាដែលជាអ្នកធ្វើបុណ្យកុសលទាំងអស់ហ្នឹងណា បើនិយាយពីអានិសង្ឃញាតិញោមមិនសូវចង់បានភ្លាមភ្លាមទេច្រើនតែចាំជាតិក្រោយនេះស្មាចង់និយាយអោយតែលឺថាកើតជាតិណាណារូបល្អចុះអានិសង្ឃឥឡូវល្អអីមកជួញអស់ហើយហ្នឹងប៉ុន្តែឲ្យពោលថាកើតជាតិណាណារូបស្អាតកើតជាតិណាណាមានសម្បត្តិច្រើនកើតជាតិណាណាបានស្ដេចចាក់ឬក៏កើតទេវតាសាធុ ណាហើយប្រកាសទេប្រកាសថាបានទៅអញ្ចឹងឬក៏វាហេងសួយទៅដោះកតុយឆ្កើទៅ ហើយរឿងសិតទៅអត់ប្រកាសទៀតជំនាគាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងគិតយ៉ាងម៉េចបើកាន់តែដើរតាម ព្រះសម្មាសម្ពុទ្ធកាន់តែត្រូវពិនិត្យអ្វី ដែលជាហេតុផលនៅពេលបច្ចុប្បន្ននេះឧទាហរណ៍សេចក្តីសុខញាតិញោមទៅធ្វើបុណ្យចង់បានសេចក្តីសុខមិនអញ្ចឹងហ្នឹងសូមឲ្យបានសុខសេចក្តីចម្រើនឲ្យបានសុខចម្រើនប៉ុន្តែមិនប្រឹងរៀនរកសេចក្តីសុខនៅក្នុងបច្ចុប្បន្នទេ ច្រើនតែប្រាថ្នាសេចក្តីសុខនៅជាតិក្រោយ ស្ដាប់ឲ្យពូមើលកើតជាតិណាណាសូមឲ្យមានបញ្ញាដោយព្រះមហោសតរិទ្ធីមោះមុតដោយព្រះមោកកលៀនឲ្យមានរូបស្អាតដោយវិសាខាឲ្យមានបញ្ញាដោយសរីបុត្រអីក៏វាច្រើនមុខម៉េះសរីបុត្រប្រឹងរាប់អសង្ខ័យបានតែមួយ ផ្នែកបញ្ញាមោគលៀនបានតែមួយ ផ្នែករិទ្ធ វិសាខាក៏បានតែមួយផ្នែកឧបថាអញ្ចឹងហើយប៉ុនគេសិតតែសិតតែរាប់សែនកាប់សិតតែរាប់អសង្ខ័យកាប់ឲ្យបានតែមួយហើយយើងវិញមានប្រមាណគីឡូហើយប៉ុននឹងប្រាថ្នាច្រើនម៉េចមើលគីឡូប៉ុនយើងផងមើលញាតិញោមញាតិញោមហ្នឹងហើយអញ្ចឹងឯងតើគេឲ្យពូអញ្ចឹងអញ្ចឹងចូលលុយច្រើនច្រើនឡើយហ្នឹង ញាតិញោមញាតិញោមមកអឺមិនបានអាចង់និយាយពីរឿងហ្នឹងដែលអាដើរច្រើននេះណាញាតិញោមមិនមែនព្រោះតែចង់ដើរទេ វ័យប៉ុណ្នេះគឺជាវ័យត្រូវមានកូនមានប្រពន្ធនិយាយមែនណាមែនណាហ្នឹងហើយប៉ុន្តែទុកវ័យនឹងដើរហ្នឹងទី1ព្រោះតែចង់ដឹង ចង់ដឹងស្ថានភាពខ្មែរយើងទាំងអស់ around the world ហ្នឹងទៅកំពុងគិតអីកំពុងធ្វើអីនឹងចង់ដឹងចឹង ចឹងណាញាតិញោមអត់អាចលាក់អាត្មាបានទៀតទេប្រទេសដែលខ្មែរនៅច្រើនអាត្មាដើរអស់ហើយដឹងជីបចរញាតញោកទាំងលោតតនេតនាខ្លាំងឯដឹងច្រើន ហើយម្យ៉ាងទៀតហេតុដែលចង់ដឹងនឹង ព្រោះមានគោបំណងដល់ទៅដើមមើលទៅឃើញខ្មែរយើងច្រើនមែនទែន នៅអាមេរិកកាំងនេះបើសរុបវត្តនិងសមាគមដែលជារបៀបវត្ត ជាង100កន្លែងច្រើនមែនតើច្រើនណាស់មែនទេច្រើនទេច្រើនទេច្រើនហ្នឹងហើយនៅកាណាដានៅបារាំងនៅ អូស្ត្រាលីដែលប្រទេសធំធំហ្នឹងខ្មែរយើងនៅច្រើនហើយអ្នកនៅគោរពព្រះពុទ្ធសាសនាក៏នៅមានច្រើនដែរមានន័យថា សមាជិករបស់យើង មាននៅគ្រប់ទីកន្លែងប៉ុន្តែអ្វីដែលនៅខ្វះហើយដែលមិនអាច ទៅជាកម្លាំងរឹងមាំបាន គឺខ្វះកម្លាំងសាមគ្គីចឹងមែនទេមែនទេចឹងមែនទេមែនព្រោះអាត្មាដើរមើលវត្តខ្លះមិនមែនថាអត់ខ្មែរទេ បើថាមានវត្តអ្នកខ្លះនឹងអត់រវល់ទល់តែសោះបើថាញោមណាគាត់គិតវត្តនឹងគិតតែឯងនឹងចង់ស្ងួតឆ្នាំងអស់ហើយវត្តកន្លែងខ្លះណា ណាបើបានរួមរួមគ្នាច្រើនវាមិនសូវអីទេប៉ិនកន្លះកន្លែងខ្លះទៀតអ្នកគិតនឹងគិតតែប្រមាណអ្នកចឹងទៅញាតិញោមនៅទីនេះមានខ្មែរក្រមច្រើនមែនណាហ្នឹងហើយអញ្ចឹងខ្មែរក្រមដឹងប្រវត្តិថាខ្មែរក្រមនឹងបណ្ដាំរបស់អង្គញាសឿនគុយគាត់បណ្ដាំថាម៉េចមុនគេស្លាប់គាត់ ថាម៉េចហ្នឹងហើយនឹងពាក្យចុងក្រោយរបស់គាត់ផ្ដាំថាគុំឲ្យចោលវត្តនឹងឯដូចខ្មែរក្រមរាល់ថ្ងៃខ្ញុំណាអាត្មាមើលឃើញរូបថតដេតិគុណទៅបុណ្យបច្ចុះសេមាប្រសិនបើអត់វត្តទេ បាត់រូបភាពយូរណាស់មែនទេញាតិញោមហ្នឹងហើយអសរខ្មែរ ភាសាខ្មែរ ប្រសិនបើអត់វត្តទេ មិនដឹងថាបានអីជាគ្រឿងសម្កល់ទេអញ្ចឹងនៅ ក្នុងវត្តអារាម នីមួយនីមួយវាមិនមែនតែរឿងសាសនាទេក៏វាបានបង្កប់បញ្ចូល ទាំងវប្បធម៌ទាំងប្រពៃណីទាំងពលឹងជាតិនៅក្នុងវត្តអារាមនឹងអស់កាលជាយូរអង្វែងមកហើយ។ ដូច្នេះបើយើងក៏លេខទៅមើលសមាជិកខ្មែរយើង អ្នកកាន់ពុទ្ធសាសនាសាសនានៅច្រើនហ្នឹងចំនួនរាប់រយវត្តនេះមិនតិចទេញាតិញោមប្រសិនបើយើងរួបរួមគ្នាបានតែពាក់កណ្ដាលយើងចង់ធ្វើអីក៏ចេញដែរ ប៉ុន្តែមើលយើងនៅតែមិនតាន់មានភាពសាមគ្គីគ្នានៅឡើយឃើញដែរអ្នកតស៊ូដើម្បីជាតិដើម្បីអីជាងកាលណក់ទៅមុខសេតវិមាន ទៅមុខស្អីស្អីបើនិយាយពីខ្មែរយើង ទូទាំងអាមេរិកកាំងនេះអាត្មាគិតថាតាមដែលអាត្មាស្ដាប់បងម្នាក់នៅឡងប៊ីកថាបើសរុបទូទាំងអាមេរិកកាំងនេះ ជាងកន្លះលានខ្មែរណាណា ច្រើនមែនតើប៉ុន្តែឲ្យតែយើង រួបរวมគ្នាមិនបាន ធ្វើអីក៏អត់ខ្លាំងដែរញាតិញោមមើលប្រទេសជប៉ុនដែលគេធ្វើឲ្យប្រជាជនគេចេះចែករំលែកហើយគេមិនធ្វើឲ្យ ប្រទេសគេជនជាតិគេនឹងធ្ងន់ម្នាក់ម្នាក់ទេគេមិនយកមុខបុគ្គលម្នាក់ម្នាក់យកទៅធ្វើទេ គេធ្វើជាប្រយោជន៍រួម ដូចជាពេលមាន គ្រោះទុរភិក្សឬក៏អំណត់អត់ឃ្លាននៅស្រុកណាតំបន់ណាចឹងទៅគេប្រកាសទូទាំងប្រទេសហើយប្រជាជនគេនឹងមានចិត្តបរិច្ចាគតិចតិចទេមិនច្រើនទេបន្តិចបន្តិចទេជួនកាលគេក្រាន់តែមួយថ្ងៃហ្នឹងគេខានផឹកកាហ្វេមួយព្រឹក គ្រប់គ្នាអញ្ចឹងកាហ្វេមួយកែវវាមិនថ្លៃប្រហែលទេ អញ្ចឹងវាអាចធ្វើបានច្រើនដង អាចធ្វើបានញយដងប៉ុន្តែដល់ទៅមនុស្សធ្វើច្រើនគ្នាបន្តិចបន្តិចបន្តិចសន្សំទៅវាទៅជាច្រើនមែនទេចឹងមែនទេហ្នឹងហើយចឹងហើយបានជាគេធ្វើទៀនយ៉ាងណាក៏អត់ក្រដែរដោយសារអីគេមិនធ្វើច្រើនទេតែគេធ្វើច្រើនគ្នាគេបណ្ដោះមនុស្សគ្រប់គ្នាឲ្យមានទឹកចិត្តបរិច្ចាគ យល់ទេយល់យល់ទេយល់យល់ទេយល់តែម៉ានអ្នកណាហ្នឹងហើយធ្វើវាមិនឲ្យទៅជាទំងន់ហើយក៏គេមិនចង់បានមុខតែឯងតែឯងដែរប៉ុន្តែទម្លាប់យើងជួនកាលយើងច្រើនតែធ្វើយកមុខម្នាក់ឯងម្នាក់ឯងអញ្ចឹងទៅរហូតដល់ទៅ អ្នកក្រល្មមមុំចូលវត្តអត់បានទៀត ព្រោះចូលទៅ គេសិតតែប្រាក់ប៉ុនឯង5ដុល្លារអីអញ្ចឹងទៅពិបាកអញ្ចឹងដូចថ្មថាអញ្ចឹងធនធានបរិស័ទយើងមិនខ្វះទេប៉ុន្តែអ្វីដែលយើងនៅ ខ្វះគឺការបញ្ចូលគំនិត ពិតប្រកបរបស់ព្រះសម្មាសម្ពុទ្ធទិសដៅនៃការធ្វើបុណ្យរបស់យើង ពិតប្រកបការសម្ដែងធัวរបស់ ធម្មកថាយើងបច្ចុប្បន្ននេះ មិនសូវបានផ្សារភ្ជាប់ទៅនឹងសង្គមឲ្យបានច្រើនដោយអាត្មាទៅប្រទេសកាណាដាមានញោមម្នាក់សួរអាត្មាបន្ទាប់ពីអាត្មាពង្រៀនបានមួយខែនៅវត្តនោះគាត់ទៅកាណាដាតាំងពីមុនសម័យប៉ុលពតដល់គាត់ស្ដាប់អំពី ការអប់រំផ្នែកប្រធัวរៀន មូលដ្ឋានអភិធម្មទៅតិចតិចតិចតិចទៅអាត្មាបរិញ្ញាហ្នឹងហើយក៏និយាយពាក់ព័ន្ធនឹងការអប់រំជីវិតនឹងបច្ចុប្បន្នហ្នឹងគាត់សួរអាត្មាថាតើដេគុណធ្លាប់យកធួននឹងទៅទេសប្រាប់ខ្មែរយើងអត់មកថាអាត្មាទេសរាល់ថ្ងៃព្រោះថ្ងៃសម្រាប់មិនបានគាត់ថាជប់បើទេសរាល់ថ្ងៃមិនក៏ខ្មែរយើងចិត្តអាក្រក់ម៉េះ មិនក៏ខ្មែរសម្លាប់គ្នា ងាយម្លេះញញឹមមើលតាម Facebook មើលតាមអីឃើញមែនណាឲ្យតរំបាសចាក់គ្នារងថ្ងៃហ្នឹងនៅស្រុកខ្មែរសម្រាប់គ្នាបើកឡានប៉ះគ្នាតិចតួចចុះមកវៃគ្នាណាជេរបចោគ្នា តាម Facebook ជេរគ្នាឡើងឈ្មោះអ្នកអាមេរិកហ្នឹងក៏ប្រកាយជេរណាស់ដែរ មែនទេមើលញាតិញោមណាប្រកែកជ័យតាម Facebook ខ្លះអ្នកនៅអាមេរិកហ្នឹងខ្លះជេមិនជេធម្មតាទេជេដាក់ត្បាល់បុកមួយមកបុកអញ្ចឹងទៀតអាត្មាឃើញជេនេះជេហ្នឹងជេលហែកមេឃលហែកដីអស់លីងញាតិញោមញាតិញោមញាតិញោមជឿទេថា ការជេរគ្នានឹងវាពិតជាអាចជួយជាតិយើងបានឬក៏វានាំឲ្យកើតទៅគំនុំគុំគួនកាន់តែច្រើនញាតិញោមញាតិញោមញាតិញោមមនុស្សខ្វាក់យើងជេរថាអាខ្វាក់សบายចិត្តទេមនុស្សបាក់ជើងយើងជេរថាអាកបាក់ សบายចិត្តទេមនុស្សអត់ចេះអសរយើងជេរថាអលងឹតទាំងថ្ងៃសบายចិត្តទេអត់សบายទេចឹងបើយើង មាន ទឹកចិត្តជាអ្នកជួយណាញាតិញោមត្រូវតែបញ្ចេញនៅ ទឹកចិត្តសប្បុរសទាំងតាមកាយវិការ ទាំងតាមពាក្យសំសំដីញាតិញោម កុំចូលចិត្តជេរពេកព្រះសម្មាសម្ពុទ្ធព្រះអង្គមើលកលេចឃើញមនុស្សសត្វទាំងអស់គ្មានពីណាធ្វើត្រូវមួយទេ នៅពេលនេះដូចដូចព្រំដែលញាតយមសូនមិនមិនហេតុអីបានជាមានព្រំហ្នឹងបានមាន ព្រំមកអរតនីហ្នឹងមកពីព្រះអង្គរារាជបតីខ្លាំងណាស់ពីព្រោះការពិតវាយ៉ាងនេះទេ តែសត្វលោក នោះដើរប្រច្រាស់ការពិតដែលព្រះអង្គទ្រង់ឃើញថាសេចក្តីសុខនិងទុក្ខវាកើតអំពី អំពើកម្មរបស់ខ្លួនឯងតែសត្វលោកនាំគ្នាទៅបន់ស្រន់របស់ខាងក្រៅដែលពីមុនមកគ្មានអ្នកណាបើកបង្ហាញការពិតនឹងទេសំបីបញ្ញាញាណរបស់ព្រះសម្មាសម្ពុទ្ធនឹងក៏មានការរារាយបតីថាគួរប្រាប់ទេណោះបានព្រមមរតនីនឹង ដែលព្រមនិយាយថាបបពុតព្រះអង្គដែលចម្រើនហើយបើព្រះអង្គមិនសម្ដែងធัวទេសัตว์លោកនឹងវិនាសពីព្រោះសัตว์ខ្លះមានទូលីតិចក្នុងភ្នែកគគងអាចស្ដាប់បាន ពាក្យទូលីតិចហ្នឹងគឺកិលេសតិចឆាប់យល់ចូលចិត្តហ្នឹងហើយចឹងបានព្រះអង្គសម្ដែងពធហ្នឹងប៉ុន្តែ ទុកណាជាព្រះអង្គដឹងថាសត្វលោកកំពុងតែប្រព្រឹត្តខុសយ៉ាងនឹងក៏ដោយព្រះអង្គមិនទៅជេរទេព្រះអង្គទ្រង់ឃើញសត្វលោកទាំងអស់ដែលកំពុងធ្វើខុសដូចជាកូនក្មេងដែលមិនដឹងអីកំពុងតែលូនទៅចាប់ភ្លើងដូច្នោះដែរអញ្ចឹងទឹកចិត្តជាមនុស្សចាស់ទឹកចិត្តជាម្ដាយដែលឃើញក្មេងកំពុងតែចង់លេងភ្លើងគ្មានអីគួរឲ្យស្អប់ទេតាមពិតគួរឲ្យអាណិតមែនទេ មនុស្សដែលកំពុងតែធ្វើអាក្រក់នឹងដូចជាកំពុងតែកោតជំងឺអញ្ចឹងអត់មានទីពឹងអត់មានទិសដៅពិតប្រាកដហ្នឹងហើយអញ្ចឹងសិលធម៌គ្រូពេទ្យដែលអាត្មាធ្លាប់ដឹងខ្លះខ្លះដូចជានៅប្រទេសកាណាដាក៏ដោយអាមេរិកកាំងនឹងក៏ដោយសិលធម៌គ្រូពេទ្យមិនមែនត្រឹមតែចេះជំនាញពេទ្យគ្រប់គ្រាន់ទេ គឺគេចង់បានបេះដូងអ្នកជួយពិតប្រាគាត់នៅកាណាដាអាត្មាធ្លាប់ដឹងតាមមីងដែលគាត់ធ្វើពេទ្យហ្នឹងគាត់ថា អ្នកជំងឺមានសិទ្ធិជេរពេទ្យប៉ុន្តែពេទ្យមិនអាចជេរអ្នកជំងឺបានទេហ្នឹងហើយហើយការធ្វើជាពេទ្យដើម្បី ត្រឹមតែប្រាក់ខែក៏មិនបានដែរ គឺទល់តែមានបេះដូងជួយពិតប្រាគាត់ឧទាហរណ៍គាត់លើកឧទាហរណ៍ថាឥឡូវអត់មែនថ្ងៃធ្វើការទេថ្ងៃហ្នឹងគឺថ្ងៃ holiday ថ្ងៃសម្រាកទៅដើរលេងនៅសួនកំសាន្តស្រាប់តែមានមនុស្សខ្យល់គោហើយសមាជិកពេទ្យណាម្នាក់ដែល ទៅដើរលេងនៅទីនោះដែរមិនមែនទៅនៅក្នុង uniform ជាគ្រូពេទ្យមិនមែននៅទៅក្នុងតំណែងជាគ្រូពេទ្យទេគឺជាប្រជាជនធម្មតាព្រោះនាទីគាត់គាត់សុំច្បាប់អត់មានត្រូវទទួលខុសត្រូវរឿងធ្វើពេទ្យទេប៉ុន្តែគាត់នៅទីនោះ ហើយមានមនុស្សខ្យល់គោនៅទីនោះនៅពេលដែលមនុស្សនឹងស្លាប់គេស្រាវជ្រាវមើលថាតើកន្លែងហ្នឹងមានអ្នកណាម្នាក់ដែលធ្លាប់ធ្វើពេទ្យឬក៏កំពុងធ្វើពេទ្យហ្នឹងទៅដើរលេងទៅនឹងដែរអត់បើគេតាមដានដឹង ថាគាត់ជាពេទ្យជាដុកទ័រនៅនឹងដែរតែគាត់អត់បានជួយនៅនោះឯងគេសម្គាល់ថាជាមនុស្សគ្មានគុណធម៌ជាគ្រូពេទ្យទេចឹងហើយបានជា ពួកគាត់ធ្វើពេទ្យហ្នឹងនៅពេលទៅដើរលេងកំពុងតែដេកលក់ក៏ដោយឲ្យតែមានលឺថាមនុស្សគ្រោះថ្នាក់ចរាចរឬក៏មនុស្សខ្យល់គោអីហ្នឹងងើបមមិញមមាំងទៅសុកចិត្តដាច់តំណែងទៅជួយ ពីព្រោះគ្រាន់តែចំណេះដឹងមិនគ្រប់គ្រាន់ទេ គុណធម៌ទៅសំខាន់រឿងចំណេះដឹងនរណាក៏អាចរៀនបានដែរប៉ុន្តែបដោះមនុស្សឲ្យមានគុណធម៌ពិតទៅជាការលំបាកមែនទេញាតិញោមមែនទេព្រោះត្រឹមតែចំណេះដឹងមនុស្សអាចយកចំណេះដឹងទៅធ្វើអាក្រក់ក៏បានដែរណា ចំណេះដឹងផ្នែកច្បាប់ក៏ដោយមនុស្សអាចយកច្បាប់ទៅអង្គុយលើច្បាប់ធ្វើបាបប្រជាជនក៏បានដែរបើខ្វះគុណធម៌ក្នុងខ្លួនហើយនោះមែនមែនចេះមិនបាច់ត្រូវច្បាប់ចេះធัวក៏ដោយសំបីតលោកសង្ឃរៀនធัวចេះក៏ដោយប្រសិនបើចេះហើយមិនយកធัวដើម្បីសង្គ្រោះមនុស្សទេអាចយកការចេះដឹងធัวនឹងដើម្បីរលុយរកៈដើម្បីស្អីផ្សេង ដើម្បីមុខលបដើម្បីស្អីផ្សេងក៏បានដែរ ឲ្យតែអត់គុណធម៌នៅក្នុងចិត្តមែនឬមិនមែនមែនហើយមែនតិចមែនយល់ចឹងបានអាត្មាធ្លាប់មើលរឿងភាគចិនមួយបើយូរហើយតាំងនៅក្មេងប៉ិនចាំរហូតគេនិយាយពីតួនឹងជាកូនស្ដេចនេះនិយាយពីការពិតរបស់មនុស្ស ពេលដែលរាជវាំងនគរនឹងត្រូវមន្ត្រីក្បត់រដ្ឋបហាដណ្ដើមរាជសម្លាប់ស្ដេចមុនអស់ហើយអាមាតដែលជ្រះដែលដែលស្មោះត្រង់ជាមួយស្ដេចមុននឹងជំលះអឺបុតរាជបុតរបស់ ព្រះជានៅតូចចេញពីវាំងឲ្យទៅនៅជាជីវភាពសាមញ្ញអត់ឲ្យដឹងថាខ្លួនឯងជាកូនស្ដេចទេ គាត់ទៅកកើនតបនៅក្នុងព្រៃនឹងអស់ជាង10ឆ្នាំជិត20ឆ្នាំបានច្បាំងយករាជសម្បត្តិនឹងបានវិញរួចទៅត្រូវការពូជស្ដាច់នឹងមកសោយរាជវិញគាត់សើបទៅទៅឃើញប៉ុន្តែឃើញគាត់មិនទាន់ប្រាប់ភ្លាមទេគាត់ទៅតាមដានសិនតើចរិតល្អអត់ហើយកូនស្ដាច់នឹងអត់ដឹងខ្លួនឯងថាកូនស្ដាច់ទេរៀនទៅសូទៅបានធ្វើសន្តិសុខទូចតាចគេហៅតៅហ៊ូស្អុយលក់តៅហ៊ូផងធ្វើសន្តិសុខផង ហើយពួករាជអាមាត្យមកមកពិសោធន៍ច្រើនរឿងហ្នឹងហើយឃើញតែតាហ៊ូស្អុយនឹងជួយយកអាសាប្រជាជនមែនតើដល់អញ្ចឹងក៏ក្រាបទូលពិតពីប្រវត្តិអញ្ចឹងទៅយាងឲ្យទៅសោយរាជវិញអ្វីដែលអាត្មាចង់និយាយតែបន្តិចកន្លែងនេះទេដែលកូនស្ដេចនឹងថាឥឡូវយើងជឿហើយថាយើងជាកូនស្ដេចប៉ុន្តែយើងអត់ចេះវិធីគ្រប់គ្រងរាជទេ ពីព្រោះយើងរស់នៅជាមួយអ្នកស្រាវយូរហើយយើងចេះធ្វើត្រឹមតែសន្តិសុខកប៉ិកកប៉ុកប៉ុណ្្នឹងឯងអ្នកឯងយកយើងទៅធ្វើស្ដាច់មិនកើតពួកអ្នកឯងនាំគ្នាគ្រប់គ្រងនគរទៅដឹងអាម៉ាត់នឹងនិយាយថាម៉េចឲ្យញាតិញោមគាត់និយាយថាចំណេះសម្រាប់គ្រប់គ្រងនគរទូបង្គំអាចឲ្យយោបល់ព្រះអង្គបាន អាចបង្រៀនព្រះអង្គបាន ប៉ុន្តែចំណេះធម្មជាតិទឹកចិត្តមេត្តាដោយធម្មជាតិនៅ ក្នុងព្រះអង្គទូបង្គំមិនអាចពង្រៀនបានទេញាតិញោមយល់ទេចរិតល្អពីធម្មជាតិមិនងាយនរណាបរៀនបានទេតែបើគ្រាន់តែជាបទពិសោធន៍ការងារធ្វើយូរទៅវាគង់តែស្ទាត់ទេមិនចឹងមិនចឹងមិនចឹងយល់យល់ថាម៉េច យល់ថាអញ្ចឹងអញ្ចឹងបានថាចំណុចត្រង់នេះញាតិញោមខ្មែរយើង មិនសូវបានចាប់អារម្មណ៍ទៅនឹងទេដែលយើងបែកទៅជាខ្មែរលើបែកទៅជាខ្មែរកដាលបែកទៅជាខ្មែរក្រោមរឿងគឺមិនសូវបាន គិតត្រង់ចំណុចហ្នឹង ឃើញមនុស្សដែលល្អពីធម្មជាតិដែលមានភក្ដីភាពចំពោះប្រទេសជាតិឬក៏ដូចថាបំរុងដោះទៅជាមនុស្សល្អហ្នឹងតិចណាស់ដែលជួយ អបស្ទប់ដើម្បីឲ្យឡើងទៅដល់កំពូលមានតែក្តិចមានតែឆ្លិចមានតែដេចថែមរហូតមកដល់ពេលនេះខ្មែរយើងមិនតន់ទៅជា the most famous person in the world កើតទេអ្នកប្រឹងបានមួយមួយនឹងប្រឹងលហេមលហាមខ្លួនឯងទេញាតិញោមចឹងមែនអត់មែនអត់ហ្នឹងហើយប្រឹងលហេមលហាមខ្លួនឯងវាមិនងាយឃើញរដ្ឋាភិបាលណាបញ្ជូនឲ្យមករៀនកុំឲ្យគិតអីងាយមិនចឹងងើបបានមួយមួយហ្នឹងដល់ងើបច្រើន ពេកប្រមូលទៅស្លាប់ចោលម្ដងដូចសម័យពលពួត និស្សិតពីបរាំងពីស្អីពីស្អីប្រកាសឲ្យទៅចូលស្រុកវិញស្លាប់អស់លេងមើលអីក៏លងងអីលងងយ៉ាងនេះមែនទេញាតិញោមដល់អាត្មាអីហ្នឹងបើស្រុកមិនមិនងាប់មុនគេទៀតហ្នឹងញាតិញោមអាភាសិតខ្មែរយើងនិយាយថា ចង់បានផ្លែត្រូវខំថែគុលមែនទេចង់បានផ្លែត្រូវខំថែគុលដើមវាមិនបាច់ថែទេស្រោចទៅទឹកដាក់ទៅជីគុលវាទៅវាដោះហ្នឹងហើយអញ្ចឹងបានអាត្មាដើមមើលចិត្តទៅពិចារណាអញ្ចឹងថា បើយើងនៅរក្សាចរិតដដែលដដែល100ឆ្នាំទៀតក៏យើងងើបមុខអត់រួចដែរញាតិញោមបើនៅចរិតដដែលហ្នឹងណាវាមានតែបាត់ទៅបាត់ទៅបាត់ទៅឥឡូវយើងមើលដែលអាត្មានិយាយនេះមិនមែនចង់ញាតិញោមខ្លះថ្ងៃមុនគាត់ឲ្យយោបល់អាត្មាកុំឲ្យអាត្មាប្រកាន់ជាតិសាសពេកមិនមែនប្រកាន់ទេគាត់ឲ្យយើង ដឹងថាយើងជាស្អីចឹងណា ពាក្យថាប្រកាន់វាទល់តែយើងប្រកាន់ជាមួយជាតិសាសផ្សេងយើងទៅច្បាំងយើងទៅមើលងាយអាហ្នឹងបានហៅថាប្រកាន់ឧទាហរណ៍ឧទាហរណ៍មួយញាតិញោមយល់ដែរញាតិញោមជាប្រពន្ធគេកាលណាខ្លាយជាប្រពន្ធគេត្រូវដឹងទូនាទីប្រពន្ធគេត្រូវធ្វើម៉េចចំពោះប្តីប្រុសប្រុសដតីមកតាក់ទង no no no អាហ្នឹងមិនគេហៅប្រកាន់ណាគេដឹងទូនាទីមានអាណាប្រពន្ធគេកុំប្រកាន់ប្រុសណាមកក៏បានហ្មង យល់អត់យល់ស្មាននិយាយអត់ប៉ុន្តែមនុស្សទូទៅ យើងរាប់អានអត់រាប់អានប៉ុន្តែរាប់អានជាមិត្តភ័ក្តិមិនរាប់អានឲ្យដូចប្តីទេយល់ទេហ្នឹងអ្នកស្ដាប់មិនតន់ថាអាត្មាប្រកាន់ជាតិសាសមែនទេស្ដាប់ឲ្យតន់មើលណែពីព្រោះអីព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថា អត្តានញ្ជេបយ៉ាងចញ្ញារខៃយណងសរខេតាំងតណ្ណមញ្ញតរង្យាមងបដិជកិយបណ្ឌិតោបើ ដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួនឯងត្រូវថែរក្សាខ្លួនឯងឲ្យបានល្អនៅក្នុងវ័យទាំងឡាយ3វ័យបឋមវ័យមជ្ឈិមនិងវ័យបច្ឆិមហ្នឹងហើយ អញ្ចឹងពាក្យថាឲ្យស្រឡាញ់ខ្លួនឲ្យថែខ្លួននៅក្នុងសេចក្តីល្អនេះមិនមែនបានន័យទៅឲ្យទៅស្អប់គេទេយើងស្ដាប់ឲ្យបានដូចយើងលើកកម្ពស់ជាតិសាសន៍របស់យើងអញ្ចឹងជាជនជាតិខ្មែរអញ្ចឹងត្រូវដឹងស្អីដែលជា ខ្មែរស្អីស្អីហ្នឹងការលើកយ៉ាងនេះមិនមែនជាការទៅវាយប្រហារជាតិសាសន៍ដល់តែទេគ្រាន់តែឲ្យ ដឹងថាខ្លួនយើង ជា ស្អីទៅយើងអាចរក្សាអត្តសញ្ញាណរបស់យើងបានយល់ទេយល់ទេយល់ទេ ហើយបើតាមស្ថានភាពខ្មែរយើងរាល់ថ្ងៃអាត្មាថាបើនៅរបៀបនឹងបន្តទៅទៀតអាត្មាថាសឹងតែបាត់អលាយមុនកម្ពុជាក្រោមទៀតព្រោះកម្ពុជាក្រោមបាន ដឹងខ្លួនហើយបានជាប្រឹងថែរក្សាវត្តនឹងប៉ុន្តែនៅ កម្ពុជាកណ្ដាលរាល់ថ្ងៃ កំពុងតែដេកលក់កំពុងតែសប្បាយភ្លើតភ្លើនដោយស្រាដោយស្រីពេញញាតិញោម ញាតិញោមមើលមុខផ្ទះមើលសឹកផ្លាកស្រាទាំងអស់មិនបាច់ភើក៏មើលផ្លាកក៏ស្វឹងមែនទេបើមើលតែផ្លាកមុខផ្ទះសិទ្ធិផ្លាកស្រាហ្នឹងណាញាតិញោមមើលសណ្ដានស្រមោចនឹងរីអញ្ចឹងជនជាតិណាក៏ដោយ បើសបាយភ្លេចខ្លួន គឺសណ្ដានរីយល់ទេសណ្ដានរីចេះប្រឹងប្រែងទេ គិតតែសັບបាយហ្នឹងហើយហ្នឹងហើយហើយសពថ្ងៃគេចង់ឲ្យ ខ្មែរយើងសបាយចឹងឯងសបាយទៅភ្លើតភ្លើនទៅ ទៅវត្តហ្នឹងក៏មិនមែនទៅស្វែងយល់ក៏មិនមែនទៅដើម្បីសាសនាក៏មិនមែនទៅដើម្បី ជាតិដែរទៅតរំទេមែនអត់ភាកច្រើនមែនអត់អបបើធ្វើកម្មវិធីជួយខ្មែរវិញ ជួយសឹងតាលាយអស់ហើយ